តាមឈើយើងកាត់មែកយកមកសាំគឺថាដុសច្រើនហើយគឺយើងប្រើទឹកជំនួយគឺទឹកក្នុងសុទ្ធរបស់យើងទៅគឺមកវាជាមួយទឹកដែលយើង យៈពេលប្រហែលជា30 40ថ្ងៃហើយជាសាមញ្ញសាមញ្ញផ្លេចឈ្មោះតាមនេះតែយើងយកគឺច្រើនប្រភេទ mujunun ku arwuh ku hurufan syarana ini jipsan syubulu Bagi aja menahan, menahan, menahan. description tree describe the actual for today they do a lot also here វាមកសំពីងាយងាយទេមានតែពិបាកទេការសាំ